អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយខ្ញុំតបតនេដៃពីការងារខ្ញុំដែរអូខេអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញតាក់ទងទៅនឹងពីរបៀបដាក់ JPoint ហ្នឹងហើយនៅក្នុង server J2 World ហ្នឹងដែលជាទូទៅ server មួយហ្នឹងគឺឈ្មោះអីគេ Justin World 2ហ្នឹងហើយប៉ុន្តែខ្ញុំហៅ J2 World ដោយសារវាមានពាក្យសាមញ្ញសាមញ្ញជាងអញ្ចឹងណាហ្នឹងហើយចំពោះការហៅនេះវា មិនសំខាន់គឺសំខាន់លើអ្នកទាំងអស់គ្នាយើងចង់ហៅរបៀបណាក៏បានដែរណាតើឥឡូវកុំឲ្យបែកឆ្ងាយយូរយើងចូលទៅមើលទាំងអស់គ្នាពីរបៀបនៃការដាក់ JPoint នៅក្នុង server JTool ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាអ្វីដែលយើងគួរធ្វើមុនគេ គឺយើងត្រូវមាន account នៅក្នុង server JTool អញ្ចឹងខ្ញុំនឹងធ្វើការបង្កើត account អ្នកទាំងអស់គ្នាមើលណាអូខេអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលមកដល់កន្លែងនឹងរួច យើងត្រូវធ្វើការ register មែនទេហ្នឹងហើយយើង register វាទី1គឺយើងបំពេញ user អញ្ចឹងកន្លែងនេះគឺជាឈ្មោះ account ឬក៏ឈ្មោះគណនីរបស់យើងទាំងអស់គ្នាអញ្ចឹងខ្ញុំសូមនេះខ្ញុំដាក់ថាអឺខ្ញុំដាក់ចេះចោះ browser អឺ JX world 2ដាក់នេះដាក់បែបនេះណាហ្នឹងហើយ ហើយយើងត្រូវមានអ៊ីមែលមួយណាយើងត្រូវមានអ៊ីមែលមួយនឹងយើងដាក់អ៊ីមែលនេះមកនឹងអ៊ីមែលនេះយើងដាក់វា ដើម្បីយើងធ្វើការ verify ទៅលើ account របស់យើងណាហើយបន្តមកទៀតគឺ password អញ្ចឹង password យើងចង់ដាក់អីក៏បានដែរហ្នឹងហើយសាច់ទៅលើយើងទេតែនេះគឺយើងយកលេខមកដាក់អញ្ចឹងអានេះសយគេ Q VY លេខ3សោ F បន្តមកទៀតយើងធ្វើការ register វាយើងធ្វើការ register វាមកហ្នឹងហើយ អញ្ចឹងវាខុសវាខុសកន្លែងនេះនេះលេខនេះណាអូខេយើងធ្វើការបំពេញវាសាជាថ្មីអញ្ចឹង BRE លេខ 7H ណា register វាអូខេអានេះយើងអឺទទួលបាន ការចោះឈ្មោះរួចហើយអញ្ចឹងបន្តមកទៀតនេះយើងអាចចូលមើល account យើងបានណានេះយើងចូលមើល account យើងបានអញ្ចឹងនេះគឺជា account របស់យើងហ្នឹងហើយហើយកន្លែងនេះយើងចូលទៅ verify account អញ្ចឹងកន្លែងនេះយើងសិនវាទៅកន្លែង email យើងទៅយើងសិនវាមកហ្នឹងហើយអញ្ចឹងកន្លែងនេះវាសិនចូលក្នុង email របស់យើងអញ្ចឹងយើងទៅបើក email របស់យើងអញ្ចឹងនេះខ្ញុំបើករួចស្រាប់ហើយណាហ្នឹងហើយប៉ុន្តែខ្ញុំចង់បញ្ជាក់កន្លែងនេះដែរចំពោះកន្លែងនេះអឺករណីយើង verify Gmail យើងក្នុង កំឡុងពេល1ខែណាបើសិនជាករណី account ខ្ញុំបង្កើតថាបាន verify ជាមួយនឹង email យើងក្នុងកំឡុងពេល1ខែអញ្ចឹង GM នឹងធ្វើការ remove account នឹងចោល automatic តែម្ដង អញ្ចឹងកុំឆ្ងល់ហេតុអីក៏នៅសឹកសឹកបាត់ account ដោយសារតែយើងអត់បានធ្វើការ verify account ហ្នឹងហើយអញ្ចឹងយើងចូលមកកន្លែងនេះមកតាមតែយើង refresh វាមួយតើអូខេហើយនេះយើង refresh វារួចវានឹងទទួលបាន email នឹងមកណាយើងចុចលើវាចុច like នេះ verify អឺប៉ុណ្្នឹងមកជាការស្រាយតែម្ដងណាអញ្ចឹងខ្ញុំសម្បត្តិ slide នេះសិនបាននេះលឺទៀតឡើយ អញ្ចឹងបើប៉ុណ្្នឹងមកយើងអាចធ្វើការ verify account យើងបានហើយអញ្ចឹងយើងធ្វើការបិទវាទៅណាអាណាដែលថាយើងគិតថាវាមិនសំខាន់អញ្ចឹងយើងមកមើល account យើងដែលទៅតែធ្វើការ verify ហើយបន្ទាប់ពីយើងបាន account អឺ account សម្រាប់ដាក់ JPoint រួចហើយហ្នឹងហើយហើយយើងចាប់ផ្ដើមបង្កើត account game អញ្ចឹងដើម្បីបង្កើត account game យើងចុចចូលហើយនេះណា add new នេះមកអញ្ចឹងលើនេះគឺជា user យើងចូលលេងអញ្ចឹងខ្ញុំអាចដាក់ថា ចេះតើ007នឹងខ្ញុំដាក់ copy មុនអញ្ចឹងណា password password ចង់ដាក់អីក៏បានដែរបងប្អូនណាតែតែ28អសហ្នឹងហើយអូខេអត់គ្រប់8អសទេហ្នឹងហើយប៉ានឹងមកយើងធ្វើការ save អញ្ចឹងពេលនេះយើងមាន account game នេះនេះគឺជា account សម្រាប់យើងចូលលេង game នឹងឯងចំនួនកាក់គឺនៅ0នៅឡើយទេអញ្ចឹង account យើងធ្វើការ verify វារួចហើយណាហ្នឹងហើយបន្ទាប់មកទៀតកន្លែង function នេះគឺ GM មិនទាន់ដាក់ឲ្យដំណើរការអញ្ចឹង function នេះខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាដែលចង់ទិញលក់ hero អីគឺយើង trade តា account ទៅក៏បានចុចកន្លែងនេះទៅវាឲ្យ trade ដែរហ្នឹងហើយជាទូទៅនៅក្នុង server JX2 គេហៅ transfer តែ server អឺហៅ trade តែនេះគេហៅ transfer យើង transfer នេះវាអត់គិតកម្រិតអីទេឲ្យតែ account យើងចង់លក់យើង transfer ចេញទៅគឺលក់បានហើយហ្នឹងហើយ អូខេនេះគឺជាដំណាក់កាលទី1យើងត្រូវចោះឈ្មោះបែបហ្នឹងណាហ្នឹងហើយចូលដល់ដំណាក់កាលទី2ដំណាក់កាលទី2គឺជាកន្លែងដែលយើង verify account យើងដើម្បីអាចធ្វើការដាក់ checkpoint បានអឺមុននឹងធ្វើការ verify ខ្ញុំចង់បញ្ជាក់ដែរអ្នកទាំងអស់គ្នាត្រូវមាន account Telegram មួយទៀត Telegram អត់ពិបាកនឹងបង្កើតទេឲ្យតែមានលេខទូរស័ព្ទបង្កើតបានហើយ Telegram ហ្នឹងហើយហើយបើអ្នកទាំងអស់គ្នាអត់ចេះទេអ្នកទាំងអស់គ្នាអាចចូលទៅមើល YouTube បានណាហ្នឹងហើយអញ្ចឹងយើងចុច like នេះមក profile ណា នេះកន្លែងនេះណាកន្លែងនេះកន្លែងនេះគឺជាកន្លែងដែលយើង connect ទៅ Telegram អញ្ចឹងដល់ពេលដែលយើងចុច connect ពី Telegram កន្លែងនេះវានឹងចេញពាក្យផ្សេងហើយណាអញ្ចឹងខ្ញុំចុចសិនបបអឺមូលហេតុអីបានយើង ត្រូវការចុចបែបហ្នឹងដោយសារយើងចុចបែបហ្នឹងយើងនឹងទទួលបាន link verify មួយតង់ទៀតដើម្បីអាចដាក់ជា point បានអញ្ចឹងអានេះដោយសារខ្ញុំមាន Telegram ដែលខ្ញុំបានតម្លើងនេះតម្លើងតម្លើងតម្លើងចូលនឹង PC ខ្ញុំរួចហើយអញ្ចឹងខ្ញុំអាចធ្វើបែបហ្នឹងបានណាហ្នឹងហើយ ចឹងយើងខ្ញុំចុច open មកម្នាក់ទាំងអស់នេះអត់មានទេ download ហើយទៅហ្នឹងហើយចឹងខ្ញុំ open វាអឺខ្ញុំនឹងទទួលបាន link មួយនេះ link នេះមួយចឹងខ្ញុំចុចលើ link នេះមកឃើញទេចឹងវាឲ្យខ្ញុំចូលសាមីយើងអាចដាក់ user ក៏បាននេះក៏បានមិនខ្ញុំដាក់អឺ account ខ្ញុំមិនដាក់អីគេទេ raser jx verb 2ចឹងហីមែន verb 2ចឹងហីខ្ញុំចង់ផ្លិចបាត់បង្កើតមិញសោះ ណាខ្ញុំសាកមើលសិន UAE AF អូខេចឹង account នេះខ្ញុំ save ទុកហ្មងស្រួលអញ្ចឹងបន្ទាប់ពីយើង verify បែបនឹងរួចយើងអាចធ្វើការ top up នឹងយើងអាចធ្វើការ top up បានហើយអញ្ចឹងអ្នកទាំងអស់នេះចាំមិញ account ខ្ញុំគឺបែបនេះនេះ account ខ្ញុំអ្នកទាំងអស់នេះមើលឃើញនេះ account ខ្ញុំហើយកន្លែងនេះគឺ account ចូលលេង game ផ្សេងគ្នាហ្នឹងហើយអញ្ចឹងយើងចុច top up មក អឺចូលដល់កន្លែងនេះខ្ញុំបញ្ជាក់តិចណាខ្ញុំដាក់តែ1ដុល្លារទេភាសាលុយនេះលុយខ្ញុំទេហើយខ្ញុំដាក់ហ្នឹងគឺដាក់ឲ្យអ្នកទាំងអស់គ្នាមើលអូខេតើរបៀបនៃការដាក់ដាក់មកបន្តបន្តមកទៀតបើយើងចង់ដាក់យើងចង់ទិញដូរអីអាហ្នឹងយើងអាចធ្វើការដាក់តាមវីដេអូនេះបានណាហ្នឹងហើយអញ្ចឹងខ្ញុំសុំបើកទូរស័ព្ទដៃបន្តិចសិនហើយខ្ញុំធ្វើការ record ពីទូរស័ព្ទដៃខ្ញុំវិញដោយសារខ្ញុំមានផ្ទាំងពីរទីមួយគឺទូរស័ព្ទដៃហើយទីពីរគឺនៅលើ ទាំងក្រង់ហ្នឹងហើយខ្ញុំចង់បញ្ជាក់ដែរអឺយើង ធ្វើការ scan ដោយប្រើ ABA ហ្នឹងតែអ្នកនៅក្រៅប្រទេសអត់ទាន់ដឹងថាត្រូវដាក់តាមណាទេប៉ុន្តែអាចទិញជាមួយនឹងអ្នកនៅខ្មែរបានហ្នឹងហើយអូខេតោះអឺយើងចុចកន្លែងនេះមកណានេះវាចេញផ្ទាំង ABA កន្លែងនេះអញ្ចឹងដើម្បីធ្វើការទិញបាន យើងត្រូវធ្វើការ scan វា scan QR code ហ្នឹងអញ្ចឹងអានេះខ្ញុំនិយាយនេះគឺខ្ញុំកំពុងតែ record ចូលនៅក្នុងនេះខ្ញុំសិនអឺ ចាំបន្តិចអូខេខ្ញុំធ្វើការ record ទៀតអញ្ចឹងកន្លែងនេះខ្ញុំមកកន្លែង ABA របស់ខ្ញុំ ABA របស់ខ្ញុំរួចខ្ញុំអឺគាត់នេះមកណាហើយខ្ញុំនឹងធ្វើការ scan QR QR code នេះនេះខ្ញុំ scan បែបនេះនេះឃើញទេ QR code ទាំងវាដាក់មកវាចេញមក1ដុល្លារ JXWorld ឃើញទេអញ្ចឹងកន្លែងនេះយើងចុចតែ Pay Now កន្លែងអេក្រង់ខ្ញុំមកចុច Pay Now នឹងមកអូខេអញ្ចឹងអានេះ password របស់ខ្ញុំទេណាហ្នឹងហើយអញ្ចឹងខ្ញុំសុំអញ្ចឹងបន្ទាប់មកវានេះវាចេញ successful បែបនេះអញ្ចឹង successful បែបនេះខ្ញុំចង់បញ្ជាក់តិចណាអឺខ្ញុំមិនអាចចុចអ្នកទាំងអស់គ្នាមើលបានទេប៉ុន្តែអ្នកទាំងអស់គ្នាអាចមើលបានដាក់ TR X 8 TR ID អញ្ចឹងនេះអាលេខ10អញ្ចឹងកន្លែងនេះយឺតតែយើង pay រួច ណាបន្ទាប់យើងភេរួចយើងចុចមើលតែសិនឡើយនេះក៏បានដែរចាំបន្តិចលឿនបាត់លឿននោះលឿនមិនសាវាបាត់អញ្ចឹងកន្លែង TRX នេះ ID នេះគឺយើងត្រូវយកលេខកូដវាមកវាយចូលឡើងនេះលើនេះណាលើនេះលើលើផ្ទាំង desktop ខ្ញុំវិញមិនសាវាបាត់អញ្ចឹងកន្លែង TRX នេះ ID នេះគឺយើងត្រូវយកលេខកូដវាមកវាយចូលឡើងនេះលើនេះណាលើនេះលើលើផ្ទាំង desktop ខ្ញុំវិញអញ្ចឹងខ្ញុំវាយ10កូដណា 32ណា26 11 710ឃើញលេខនេះពីរនេះគឺដូចគ្នាណាហ្នឹងហើយចុចយើងចុច order មកនេះអឺប៉ុណ្្នឹងវាចេញ successful ឡើងនេះអញ្ចឹងមានថាយើង ធ្វើការផ្ទេរបានជោគជ័យហើយអញ្ចឹងយើង ធ្វើការបិទ account ABA យើងចោលទៅហ្នឹងហើយយើងបិទបែបហ្នឹងណាអានេះចប់នៅក្នុង ABA មកតង់ណាហើយបន្តមកទៀតយើងចូលមើលមើលតើមានកាក់អត់អូខេអញ្ចឹងនេះកន្លែងនេះ អត់ទាន់មានកាក់ឯងមែនទេប៉ុន្តែនេះយើង ចាំបន្តិចទៅយើង reload ទៅកាក់ចូលហើយនេះខ្ញុំចុច reload មួយសិនអូខេចាំបន្តិចទៅអូខេឥឡូវវាលូតមកនេះយើងចាំវាប្រហែលជាកន្លះនាទីនឹងកន្លះនាទីវាលូតមកកន្លែងហ្នឹងហើយអញ្ចឹងមានថាយើងបញ្ចូលវាបានជោគជ័យហើយអាហ្នឹងណាហ្នឹងហើយអញ្ចឹងមានថាយើងបញ្ចូលអាហ្នឹងបានជោគជ័យហើយ អញ្ចឹងអាហ្នឹងវាតែប្រប៉ុណ្្នឹងឯងរបៀបនៃការបញ្ចូលវាអញ្ចឹងដើម្បី ធ្វើការដាក់ជា point ចូលបានអត់ប្របាកអីទេអ្នកទាំងអស់គ្នានឹងអត់ប្របាកអីទេក្នុងការដាក់ណានេះ transfer ជា point កន្លែងនេះ transfer ជា point ហើយកន្លែងនេះយើងនេះមកយើងអឺ new transfer នេះមកកន្លែងនេះគឺជា account របស់យើងណាអឺនេះយើងរើសមកអឺកន្លែងនេះមាន2ជំរើសកន្លែងនេះ account នេះជា point ចំនួនជា point នេះមាន2មានថាយើង transfer គឺវាចេញមកអញ្ចឹងអានេះបើ my account ឡៃនេះយើងចង់ transfer ទៅអីគេដូចមិនខ្ញុំដាក់អីគេ account ខ្ញុំនេះ account ឡៃនេះនេះអញ្ចឹងខ្ញុំ copy យកមកស្រួលណា razor 07ណាអញ្ចឹងខ្ញុំចូលកន្លែង transfer ជា point នេះខ្ញុំ add ឡៃនេះឡៃនេះយើងរើសយកឈ្មោះមកណាឡៃនេះយើងចង់បានអីគេយើងចង់ដាក់ចូល account ហ្នឹងមែន account ខ្ញុំមែនអូខេ account ខ្ញុំយើងមកស្ដាំផាសវាមកបែបហ្នឹងនេះអូខេ ចឹងប៉ុណ្្នឹងមកយើងដាក់ចូល JPoint ប្រហែលគឺស្រេចអឺកន្លែងនេះមាន2ករណីអ្នកទាំងអស់គ្នាខ្ញុំបញ្ជាក់តិចណាអឺទី1កន្លែងនេះបើយើងរើសយកមក account មានថាដាក់ផ្ញើមកគឺចូលទៅ account យើងឯងប៉ុន្តែបើរើសយក other មានន័យថាអ្នកទាំងអស់នេះអាចធ្វើការ transfer ជា point ដែលយើងមាននៅក្នុងនេះ44នេះនេះ44កន្លែងនេះគឺយើងអាច transfer ទៅអ្នកផ្សេងបានឬក៏មានច្រើនយ៉ាងនឹងឬក៏ចង់យើងចង់ឲ្យមិត្តភ័ក្ដិយើង100 200ស៊ីសងលើ balance ដែលយើងមានណានឹងហើយយើងអាច transfer ទៅអ្នកផ្សេងបានជាងកន្លែងនេះ ខ្ញុំឧទាហរណ៍នេះគឺខ្ញុំដាក់ចូល account ខ្លួនឯងហ្នឹងហើយណានេះ my account បែបនេះចឹងខ្ញុំដាក់គេ44ណាបាញ់ហ្នឹងហើយចឹង my account នេះឃើញ account ខ្ញុំហ្នឹងហើយចឹងខ្ញុំយកពាក្យ send to អូខេប៉ុណ្្នឹងមកចឹងឃើញលោតចូល account ខ្ញុំឯងអញ្ចឹងដល់ពេលដែលចាប់ផ្ដើមចូលលេងភ្លាមនៅកូគេបើកភ្លាមគឺខ្ញុំអាចធ្វើការលេងនៅ account នឹងបានហើយ ណា account នេះបែរខ្ញុំត្រូវប្រើលេងទេដោយសារខ្ញុំដាក់អស់ 44J point ហ្នឹងហើយអញ្ចឹងខ្ញុំធ្វើការដំណើរកំសាន្តលបែមួយជាមួយអ្នកទាំងអស់គ្នានៅនគរ JX World 2ហ្នឹងហើយតាមពិតគេដាក់ JX 2 World ទេតែខ្ញុំហៅ World 2អូខេស៊ីសងលើយើងខ្ញុំនិយាយចឹងយើងចង់និយាយពាក្យមួយណាក៏បាន ដែរឲ្យយើងគិតថាស្រួលចឹងណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងរបៀបនៃការដាក់ J point មានប្រព័ន្ធហ្នឹងណាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានចម្ងល់អី អូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកសួរក្នុង page browser gaming បានទាំងអស់គ្នាហើយជីទូទៅកន្លែងណាដែលខ្ញុំចេះខ្ញុំនឹងព្យាយាមប្រាប់អ្នកទាំងអស់គ្នាអូភ្លេចប្រាប់មួយទៀតអឺ server ប្រហែលជាអាចបើកនៅថ្ងៃស្អែកប្រហែលជាពេលថ្ងៃហ្នឹងហើយប្រហែលជាពេលថ្ងៃណារបាក់ម៉ោង2ម៉ោង3ហ្នឹងគឺចាប់ដើមបើកហើយដោយសារ GM គាត់អឺនេះអត់តាន់ប៉ុន្តែដឹងបើកថ្ងៃមួយហើយនិយាយទៅថ្ងៃមួយគឺដាច់ខាតត្រូវបើកហើយណា អូខេអ្នកនរអគ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងណាអរគុណអ្នកនរគ្នាហ្នឹងហើយអូខេបាយបាយ